ហេតុអ្វីបានជានិស្សិតជាច្រើនពិបាករកការងារធ្វើ បន្ទាប់ពីរៀនចប់ថ្នាក់បរិញ្ញាបត្រថ្មី ថ្មីនិស្សិតភាគច្រើនត្អូញត្អែពីការ ការរកការងារធ្វើពុំបានបើទោះបីជាពួកគេបានខិតខំសង្វាតស្វែងរកការងារធ្វើយ៉ាងណាក្តីតើបញ្ហានេះបណ្ដាលមកពីអ្វីខាងក្រោមនេះគឺជាមូលហេតុ ដែលបណ្ដាលឲ្យនិស្សិតពិបាករកការងារធ្វើទី1តម្រូវការទីផ្សារការងារនិស្សិតដែលបាន បញ្ចប់ថ្នាក់បរិញ្ញាបត្រ1ឆ្នាំទៅ1ឆ្នាំមាន ចំនួនច្រើនលើសលប់ហើយតម្រូវការទីផ្សារការងារនៅកម្ពុជា នៅមានចំណិចតិចតួចសម្រាប់និស្សិតបញ្ញវន្តទី2ភាសាអង់គ្លេស និស្សិតមិនចេះភាសាអង់គ្លេសពិតជាពិបាករកការងារធ្វើបំផុតព្រោះតម្រូវការការងារសម្រាប់និស្សិតនៅសតវត្សទី21នេះគឺទាមទាររកតែបុគ្គលិកមាន សមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសតែប៉ុណ្ណោះប្រសិនបើមិនចេះភាសាអង់គ្លេសពិតជាយ៉ាប់ហើយ តែបើចេះភាសាផ្សេងទៀតគឺកាន់តែប្រសើរទី3 ជំនាញរបស់និស្សិតនិស្សិតភាគច្រើនដែលរៀននៅថ្នាក់មហាវិទ្យាល័យមិនសូវគិតពីតម្រូវការទីផ្សារការងារនោះទេដូច្នេះពេលពួកគេស្វែងរកការងារធ្វើ គឺមិនសូវនឹងត្រូវតាមតម្រូវការ ឬក៏លក្ខខណ្ឌរបស់ស្ថាប័នគេឡើយទី4ការងារស្ម័គ្រចិត្ត និស្សិតភាគច្រើនមិនសូវខ្វល់ឬឲ្យតម្លៃលើការងារស្ម័គ្រចិត្តនោះទេព្រោះពួកគេយល់ឃើញថាការធ្វើការងារស្ម័គ្រចិត្តបណ្ដាលឲ្យការសិក្សារបស់គេធ្លាក់ចុះខាត់ពេលវេលានិងមិនទទួលបានថវិកាឡើយប៉ុន្តែស្ថាប័នភាគច្រើនបំផុតនៅពេលដែលរើសបុគ្គលិក គឺពួកគេត្រូវការតែអ្នកដែលមានបទពិសោធន៍ប្រាំប៉ុណ្ណោះទី5តម្រូវការការងាររបស់និស្សិតនិស្សិតបញ្ញវន្តស្ទើរតែគ្រប់គ្នាតែងតែគិតថាខ្លួនជាអ្នកចេះដឹងគ្រប់កម្រិតបញ្ញវន្តដូច្នេះពួកគេមិនអាចធ្វើការស្ម័គ្រចិត្តធ្វើជាអ្នករត់តុកឬជាអ្នកដើរចែកខិតទៅបាននោះទេ ប៉ុន្តែត្រូវចងចាំថាការងារត្រូវធ្វើពីតូចទៅធំដូចឡើងកម្មចិន្តាលអញ្ចឹងទើបអាចឡើងទៅដល់គោលដៅដែលអ្នកចង់ទៅពិតប្រាកដអរគុណចំពោះការតាមដាននៅវីដេអូនេះហើយកុំភ្លេចជួយចុច Subscribe នៅ Channel នេះម្នាក់មួយផង ដើម្បីទទួលបាននៅវីដេអូតាក់ទងទៅនឹងចំណេះដឹងថ្មីៗប្លែកៗអំពី Channel យើងខ្ញុំអរគុណជម្រាបលា ជួបគ្នានៅវីដេអូក្រោយៗទៀត